វីដេអូដើម្បីកាត់អូខេអញ្ចឹងដើម្បីកាត់ក្នុងមេរៀនបង្ហាញពាក់ព័ន្ធនឹងយក media អូខេអញ្ចឹងយក media អញ្ចឹងមើលឃើញរូបរូបនេះបាទដៃនេះគឺដើម្បីយករូបថតឬក៏វីដេអូអូខេ click មួយអញ្ចឹងនេះទាំងអស់នេះគឺសិតតែអញ្ចឹងសិតតែវីដេអូដែលបានដែលបានថតបាទបាទដែលបានថតអញ្ចឹងខ្ញុំគិតថាខ្ញុំយកវីដេអូទាំងអស់នេះនេះ បាទអញ្ចឹងទីទីទីទីទៀតទៅហើយដាំទៅអូហើយចុចពាក្យថា all បាទចុចពាក្យថា all អញ្ចឹងចុចពាក្យថា all អញ្ចឹងរកមើលវីដេអូណាដែលយើងបានថតមកអញ្ចឹងយើងជ្រើសរើសយកវីដេអូមួយនេះអូខេអញ្ចឹងពេលរើសវីដេអូនឹងហើយយើងចុច tick វាអូខេបាទអញ្ចឹងយើងបានវីដេអូអញ្ចឹងយើងចាក់មើលនេះវីដេអូដែលវីដេអូដែលយើងបានយកមក បាទអញ្ចឹងមើលវីដេអូទាំងអស់ហ្នឹងយើងគិតថាវីដេអូកន្លែងណាយើងគិតថាកន្លែងណាมันច្បាស់កន្លែងណាចង់កាត់អញ្ចឹងអានេះចុចបាទចុច play អញ្ចឹងយើងមើលមើលគិតថាកន្លែងណាដែលมันច្បាស់បាទអូខេអញ្ចឹងយើងឃើញ stop វាអញ្ចឹងយើងឃើញកន្លែងដែលมันច្បាស់ហើយនេះនេះនេះនេះចន្លោះនេះបាទអញ្ចឹងកន្លែងហ្នឹងអត់ច្បាស់ទេឃើញទេអានេះច្បាស់អញ្ចឹងចុចនេះអត់ច្បាស់ អញ្ចឹងយើងចង់ចង់លុបចំណុចនេះចំណុចនេះយើងคลิกលើនឹងហ្នឹងហើយយើងយកនេះបាទអញ្ចឹងនឹងមានសັບមានន័យថាអសខាងនេះគឺលុបខាងនេះបាទអសខាងនេះគឺលុបខាងនេះបាទអញ្ចឹងយើងចង់លុបខាងនេះគឺយើងចុចខាងនេះមកអូខេអញ្ចឹងយើងលុបហើយអញ្ចឹងយើងធីកវាបាទអញ្ចឹងយើងចុចមើលមើលអញ្ចឹងយើងមើលវីដេអូកន្លែងណាទៀតបាទដែលវាមិនច្បាស់ បាទឥឡូវហ្នឹងអត់ច្បាស់នេះនេះនេះបាទអញ្ចឹងកន្លែងហ្នឹងវាវាអត់ច្បាស់ទេអញ្ចឹងអត់ច្បាស់យើងធីកវាមួយអញ្ចឹងយើងយកនេះកត្រៃបាទចុចកត្រៃមកអញ្ចឹងយើងចង់កាត់ចន្លោះនេះបាទអញ្ចឹងចន្លោះវីដេអូនេះទៅវីដេអូនេះអញ្ចឹងយើងคลิกអានឹងហើយយើងយកអានេះបាទអញ្ចឹងយើងបានបានមួយហើយអញ្ចឹងអត់ច្បាស់កន្លែងណាបាទត្រឹមណា បាទត្រឹមហ្នឹងឯងនេះអត់ច្បាស់ដល់ដែរអញ្ចឹងយើងคลิกត្រឹមហ្នឹងមកនេះបាទអញ្ចឹងកត្រាយើងហ្នឹងអញ្ចឹងលុបកន្លែងណាខាងនេះនេះអូខេអញ្ចឹងយើងធីវាបាទហើយឃើញហើយច្បាស់ទាំងអស់នេះសាកមកមើលមើលបាទឃើញហើយ ឃើញច្បាស់ហេបាទអញ្ចឹងវីដេអូហ្នឹងគឺយើងច្បាស់ហើយឃើញហេអញ្ចឹងបង្ហាញថ្ងៃនេះបង្ហាញអំពីរបៀបការកាត់នៅវីដេអូបាទការកាត់នៅវីដេអូរបស់យើងធ្វើម៉េចឲ្យវីដេអូយើងបានបានល្អបាទអញ្ចឹងការកាត់អ្នកទាំងអស់គ្នាខ្ញុំរំលឹកគឺចុចคลิกនេះឃើញកត្រាយនេះបង្ហាញសាប់ពាក់ព័ន្ធនឹងការកាត់ហើយ អរគុណច្រើនសម្រាប់ការទស្សនានៅវីដេអូនេះកុំភ្លេច Subscribe និងចុចរូបកណ្ដឹងផងបាទអរគុណជម្រាប